កាន់តែលយជាងមុនសម្រស់ធម្មជាតិលេងឈុតធំនាំអតិថិជនទៅចែករង្វាន់ដល់ប្រទេសសង្ហបុរីដោយដែលយើងបានដឹងរួចមកហើយថាក្រុមហ៊ុនសម្រស់ធម្មជាតិមិនត្រឹមតែផ្ដល់នូវផលិតផលសម្រាប់សុខភាពល្អល្អនោះទេតែក៏តែងតែបង្កើតនូវព្រឹត្តិការណ៍ធំធំនិងសប្បាយរីករាយជាច្រើនសម្រាប់អតិថិជន។ ជាក់ស្ដែងកាលពីថ្ងៃទី24ខែសីហាឆ្នាំ2022ក្រុមហ៊ុនលេងធំតែម្ដងគឺនាំអតិថិជនដែលឈ្នះរង្វាន់ម៉ូតូធ្វើដំណើរកំសាន្តទៅកាន់ប្រទេសសិង្ហបុរី ហើយទៅ ទទួលរង្វាន់នៅទីនោះតែម្ដង ដំណើរកំសាន្តដ៏ធំលើកនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចង់អបអរសាទរអតិថិជន របស់ក្រុមហ៊ុនសម្រាប់ធម្មជាតិដែលបានប្រើប្រាស់ផលិតផលគូស៊ី រហូតបានធូរពីជំងឺប្រចាំកាយនិងមានសំណាងឈ្នះរង្វាន់ម៉ូតូពីកម្មវិធី បានទាំងសុខភាពបានទាំងរង្វាន់ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់អគ្គនាយកនិងអគ្គនាយិការបស់ក្រុមហ៊ុន សម្រស់ធម្មជាតិនិង តារាសម្រស់ធម្មជាតិដែលរួមមានដូចជានាយពាក់មី លោករ៉ាស៊ីនិងលោកប៉ែនចម្រុងជាដើម ដែលមកចូលរួមញ៉ាំងបរិយាកាសឲ្យកាន់តែមានភាពសប្បាយរីករាយ។ គួរបញ្ជាក់ផងដែរថាកាលពីពេលកន្លងទៅនេះសម្រស់ធម្មជាតិបានបង្កើតព្រឹត្តិការណ៍ដ៏សប្បាយរីករាយជាច្រើនសម្រាប់អតិថិជនដូចជាព្រឹត្តិការណ៍ម៉ៅយន្តហោះដឹកអតិថិជនដែលជាពីជំងឺ ទៅលេងកំសាន្តទឹកដីខេត្តសៀមរាប និងម៉ៅរថភ្លើងលំដាប់ VIP ដើម្បីដឹកអតិថិជនទៅចែករង្វាន់ម៉ូតូនៅខេត្តកំពតចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ